យ៉ាងអញ្ចឹងយើងចូលដល់ហាឌីសទី144នៅក្នុងជំពូកនេះ عن ابن مسعود رضي الله عنه أن رسول الله أن النبي صلى الله عليه وسلم قال هلك المتنطعون قالها ثلاثا رواه مسلم មានន័យថាអ្នកដែលធ្វើអ្វីមួយឲ្យជ្រុលឲ្យហួសហេតុនោះគឺអន្តរាយហើយណាប៊ីនិយាយបែបនេះចំនួន3ដងណាអញ្ចឹងមានន័យថានរណាក៏ដោយដែលធ្វើអ្វីមួយជ្រុលហួសហេតុណាហួសអ្វីដែលច្បាប់អ៊ីស្លាមកំណត់អ្នកនឹងធ្លាក់ចូលនៅក្នុងអន្តរាយហើយណាអឺអានឹងគឺសំដៅទៅលើអាម៉ាកាអាម៉ាលអ៊ីបាដាទៅចំពោះអល់ឡោះឌីនក្នុងសាសនាអ៊ីស្លាមមិនមែនសំដៅទៅលើ ការងារឌុនយ៉ាឬក៏ការងារអ្វីផ្សេងៗអត់ទេនឹងគឺសំដៅទៅលើការធ្វើអ៊ីបាដាទៅលើព្រះអល់ឡោះ Subhanahu wa ta'ala ប្រសិនណាបើយើងធ្វើអ្វីមួយក្នុងការធ្វើអាម៉ាល់អ៊ីបាដានឹងវាជ្រុលហួសហេតុហួសពីអ្វីដែលនប៊ីបានកំណត់មកយើងអានឹងចូលផ្លូវខុសវិញតែចូលផ្លូវខុសវិញព្រោះនប៊ីសល់ក៏ប្រាប់ណាហើយឡកលមូតនេតរូនអ្នកដែលធ្វើឲ្យជ្រុលហួសហេតុនោះគឺវានេះអន្តរាយហើយនប៊ីនិយាយដល់3ដងក្នុងកន្លែងនេះអញ្ចឹងប្រសិនណាបើយើងងាកមើលទៅក្នុងហាឌីសដែលយើងរៀន កន្លងហោះម៉ោងនោះមានបរោះចំនួន3នាក់ពួកគាត់ក៏នាំគ្នាទៅជួបទៅសួរក្រុមគ្រួសាររបស់នប៊ីសល្លឡោះសាមអំពីការធ្វើអាម៉ាល់អ៊ីបាដាតរបស់នប៊ីនៅពេលយប់តែអញ្ចឹងដល់ពេលគេប្រាប់មកពួកគាត់ម្នាក់ខ្លះណាម្នាក់ហ្នឹងក៏និយាយថាខ្ញុំសម្រាប់យ៉ាងពេលយប់រហូតខ្ញុំអត់ដេកទេអានឹងចង់ធ្វើឲ្យជ្រុលហួសហេតុពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមនប៊ីគាត់ មានពេលសម្រានមានពេលចូលដំណេកហើយក៏គាត់មានពេលឡើងសម្បះយ៉ាងតាយន្តឬក៏កិយាមួយលេងនៅពេលយប់ដែរប៉ុន្តែម្នាក់នេះចង់ធ្វើឲ្យហួសពីនាប៊ីណាចង់ធ្វើអ្វីដែលនាប៊ីសរសំអត់បានធ្វើទេមានន័យថាគាត់សម្រាប់សម្បះយ៉ាងមកយប់ទល់ភ្លឺបណ្ដោយអត្ថន័យរបស់វាគឺអញ្ចឹងហើយពួកនាប៊ីអត់ អត់ធ្វើដល់ថ្នាក់ហ្នឹងទេណាណាវីគាត់មានពេលសម្រានមានពេលចូលដំណេកមានពេលសម្បាយ៉ាងដល់យកប៉ុន្តែម្នាក់ហ្នឹងចង់ធ្វើឲ្យពោះពីណាវីសល្លឡោះអាឡៃសាំទីបញ្ចប់ទៅណាវីហើយហើយម្នាក់ទៀតគាត់ថាគាត់បួសរហូតខ្ញុំអត់ស្រាយទេ បួសមានន័យថាថ្ងៃហ្នឹងបួសថ្ងៃស្អែកបួសខាងស្អែកបួសបួសរាល់ថ្ងៃរាល់ខែរាល់ឆ្នាំរាល់ខែអញ្ចឹង ណាអាហ្នឹងវាទៅជាអ្វីដែលនប៊ីសល្លឡាមហាមខត់ទៅវិញនប៊ីអត់ឲ្យធ្វើចឹងទេព្រោះធ្វើវាហួសហេតុវាជ្រុលពេកណានប៊ីសល្លឡាមប្រាប់ម្នាក់ហ្នឹងឲ្យបួសមួយថ្ងៃទៅស្រាយពីរថ្ងៃនប៊ីសល្លឡាមគាត់ប្រាប់មកហាឌីសដែលនៅខាប់លើកាប៊ីលើគាត់ឯម្នាក់ទៀតគាត់និយាយថាខ្ញុំគាត់មិនរៀបអាពាហ៍ពិពាហ៍ទេណាអត់ចូលប្រពន្ធទេទុកពេលនឹងធ្វើអាម៉ាលអ៊ីបាដតតែយើងពោអរតអាហ្នឹងចូលផ្លោះខុសដែរព្រោះសុណាស់នប៊ីសល្លឡាមគាត់ យកប្រពន្ធណាក៏រៀបក៏រៀបអាពាហ៍ពិពាហ៍ម្នាក់នេះអត់ទេមិនចង់រៀបអាពាហ៍ពិពាហ៍ទេទុកពេលនេះធ្វើអាម៉ាត់អ៊ីបាដាតទៅពីពួកអល់ឡោះសុបហានតាវាខុសពីសុណាណាប៊ីសាឡឡោះអាឡៃហ៊ីវសាំចឹងនប៊ីហាអញ្ចឹងក្នុងហាឌីសនេះណាប៊ីប្រាប់ថាហាលកលមូតណាទីអ៊ូអ្នកដែលធ្វើឲ្យហួសចូលហួសហេតុនោះគឺគឺធ្លាក់ចូលក្នុងភាពអន្តរាយមកហើយយ៉ាហើយក្នុងការធ្វើអាម៉ាត់អ៊ីបាដាផ្សេងផ្សេងទៀត ប្រសិនណាបើយើងធ្វើជ្រុលឬក៏ធ្វើហួសពីអ្វីដែលនប៊ីបានកំណត់មកធ្វើអ្វីដែលនប៊ីមិនមិនបានធ្វើទេអានេះចូលផ្លូវខុសហើយណានប៊ីអត់ធ្វើយើងនាំគ្នាធ្វើនប៊ីហាមយើងទៅធ្វើប្រការណាដែលនប៊ីគាត់ហាម ហាមគាត់អាហ្នឹងចូលប្រការមួយដែលនាំឲ្យយើងធ្លាក់វិនិច្ឆ័យមហន្តរាយអន្តរាយមកហើយហើយនឹងការធ្វើអាម៉ាត់អ៊ីបាដាផ្សេងផ្សេងទៀតដែលធ្វើជ្រុលហួសហេតុពេកហ្នឹងនប៊ីគាត់ហាមសុលឡឡោះអាឡៃហ៊ីវ៉ាសាឡាំ ហើយប្រសិនណាបើពាក់ព័ន្ធទៅនឹងការធ្វើអឺពាក់ព័ន្ធទៅនឹងជំនឿវិញឧទាហរណ៍ថាព្រោះអ៊ីប្លីសសេតានវាចាំតែអស់ទាញយើងទេអស់ទាញបែបនេះមិនបានអស់ទាញបែបនោះវិធីនេះមិនបានរកវិធីផ្សេងអាហ្នឹងអ៊ីប្លីសសេតានជួនពេលខ្លះវាធ្វើឲ្យយើងនេះនឹកគិតថាយើងនេះអល់ឡោះបង្កើតយើងតែចុះអ្នកណាបង្កើតអល់ឡោះណាដល់ដំណាក់កាលហ្នឹងគឺ គ្រោះថ្នាក់មែនទែនចំពោះយើងជាអ្នកអ៊ីស្លាមព្រោះអ៊ីប្លីសឆេតានទាញអារម្មណ៍របស់យើងឲ្យយើងរវើរវាយឲ្យយើងសមាសម័យនៅឃើញប្រការណាដែលខុសនឹងច្បាប់អ៊ីស្លាមមាននៅក្នុងហាឌីសមួយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមមានប្រសាសន៍មួយហាឌីសគាត់ថាចេះគាត់ថាយ៉ាទីឆេតានអាហាដាគុម فيقول من خلق كذا من خلق كذا حتى يقول من خلق ربك فإذا بلغه فليستعذ بالله ولينتهي នៅក្នុងហាឌីសនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមបញ្ជាក់ប្រាប់យ៉ា នប៊ីក៏ថាយៈទីសេតនអហាដគុំហ្វៃអកូលសេតនបានទៅរនណាម្នាក់ក្នុងចំណងពួកនេះមានថាវាទៅដើម្បីអស់ទាញយើងដើម្បីទាញអារម្មណ៍របស់យើងឲ្យយើងគិតផ្លូវខុសចំពោះអល់ឡោះសុបហានាហ៊ូវតាឡាយ៉ាទីសេតានអហាដាគុំហ្វៃយូលដល់ពេលហ្នឹងវានិយាយមានថាវាទាញអារម្មណ៍របស់យើងឲ្យយើងនឹកឃើញឲ្យយើងគិតប្រការណាដែលច្បាស់ពីសាមហាហ្វៃយូលវាថាអញ្ចឹង វាឲ្យវាឲ្យទាញអារម្មណ៍របស់យើងឲ្យយើងនិយាយណាឲ្យយើងគិតឃើញមនខលកផាណាអ្នកណាបង្កើតរបស់នេះគេហៅដូចជាភ្នំដូចជាមេឃដីដូចជាអ្វីផ្សេងផ្សេងអ្នកណាអ្នកបង្កើតចឹងយើងដឹងថាអល់ឡោះតាឡាគឺជាអ្នកបង្កើតមនខលកផាណាអ្នកណាអ្នកបង្កើតអញ្ចឹងចេះតែឆ្ងល់ហើយយើងចេះតែឆ្ងល់ពីមួយទៅមួយពីមួយទៅមួយអ្នកណាដែលបង្កើតអ្នកណាដែលបង្កើតចម្លើយគឺអល់ឡោះសុបហានាហូវតាឡាជាអ្នកបង្កើតទាំងអស់អល់ឡោះហ៊ូខលីគុគុលឈីណា អល់ឡោះអាឡាគឺជាអ្នកបង្កើតអ្វីអ្វីទាំងអស់ سبحانه វតាឡា حتى حتى يقول من خلق ربك ដល់ពេលហ្នឹងវាទាញអារម្មណ៍របស់យើងឲ្យយើងនឹកឃើញថាអញ្ចឹងអ្នកណាអល់ឡោះអ្នកណាបង្កើតអល់ឡោះវិញអល់ឡោះបង្កើតមេឃដីបង្កើតអ្វីផ្សេងផ្សេងបង្កើតមនុស្សបង្កើតយិនបង្កើតរបស់របរបែបគ្រប់បែបយ៉ាងទាំងអស់នៅលើឌុនយ៉ានេះហើយនឹងថ្ងៃអាខិរ៉ាតអល់ឡោះតាឡាគឺជាអ្នកបង្កើតទាំងអស់ សុបហាណាហូវតាឡាហើយដល់ពេលហើយនោះវាទាញអារម្មណ៍របស់យើងវាឲ្យយើងនឹកឃើញសម័យសម័យថាហើយចោះអល់ឡោះវិញអ្នកណាបង្កើតទ្រង់មិនខលករបអ្នកណាបង្កើតម្ចាស់របស់អ្នកវិញនេះនេះអ៊ីប្លីសសេតានវាទាញអារម្មណ៍របស់យើងឲ្យយើងនឹកឃើញគិតឃើញអញ្ចឹងហើយអញ្ចឹងនប៊ីសង្កត់ថាម៉េចគាត់ថា فإذا بلغه فليستعيذ بالله ولينتهي នប៊ីថាប្រសិនណាបដរណកាហ្នឹងណា فليستعيذ بالله ចូលនេះសូមពីអល់ឡោះឲ្យជឿឆ្ងាយពី ពីវាទៅវិលយើងទៅឲ្យឈប់ជាបន្តមានន័យថានៅពេលណាដែលព្រះអង្គទាញអារម្មណ៍របស់យើងឲ្យយើងនឹកគិតថាតើអ្នកណាបង្កើតអល់ឡោះអល់ឡោះបង្កើតយើងហើយចុះណាបង្កើតអល់ឡោះវិញអល់ឡោះចេះអល់ឡោះចុះត្រូវសុំឌូអើពីអល់ឡោះតាឡាឲ្យជៀសឆ្ងាយពីអ៊ីប្លីសសេតានជៀសឆ្ងាយពីការវិស្វាសការអត់ទីរបស់វាហើយនឹងសុំឌូអើពីអល់ឡោះតាហើយនឹងត្រូវឈប់ជាបន្តពីអ្វីដែលវាកំពុងតែឲ្យចិត្តនឹងហើយវាសន្តិប្រាប់ណាពីព្រោះមានបងប្អូនមួយចំនួន ណាមិនថាមីមីអោងអោឬក៏បងប្អូនមីងមាទេជួនពេលខ្លះអ៊ីប្លីសសេតានទាញអារម្មណ៍របស់យើងឲ្យយើងនឹកគិតឃើញចឹងអល់ឡោះអល់ឡោះប្រើយើងឲ្យយើងសម្បាយ៉ាងមួយថ្ងៃវិជ្ជា5ទេហើយចុះណាអល់ឡោះគោរពណាគេអាហ្នឹងជាគំនិតជាក៏ហៅថាការវិស្វាសក៏អស់ទាញរបស់អ៊ីប្លីសសេតានណាអល់ឡោះប្រើយើងសម្យ៉ាងចុះអល់ឡោះគោរពណាគេអត់មានទេណាអល់ឡោះអល់ឡោះគឺជាអ្នកប្រើយើងឲ្យយើងសម្បាយ៉ាង អល់ឡោះបង្កើតយើងហ្នឹងចុះណាបង្កើតអល់ឡោះអាហ្នឹងគឺជាការវិស្វាសអស់ទាញរបស់អ៊ីបលីសឆេតានរបស់ដល់ដំណាក់កាលហ្នឹងគឺត្រូវត្រូវឈប់ជាមិនតាន់យើងអាចបន្តបានទៀតទេដោយសារថាវាជំរុញវាទាញអារម្មណ៍របស់យើងឲ្យយើងនឹកឃើញទៅលើប្រការខុសប្រសិនណាបើយើងបដិបដោយតាមវាអញ្ចេះមួយអញ្ចេះពីរពាក់ព័ន្ធទៅនឹងអល់ឡោះសុបហានវតាឡាគឺខុសធ្ងន់មែនទែនណាអត់បានទេអញ្ចឹងបាននប៊ីសសំក៏ប្រាប់ថាហាឡាកលមូតណាទីអ៊ុន អញ្ចឹងពាក់ព័ន្ធទៅនឹង zat របស់ Allah Subhanahu wa Ta'ala ក៏ដោយពាក់ព័ន្ធទៅនឹង sifat គឺមិនដូចអ្វីអ្វីទាំងអស់ Subhanahu wa Ta'ala បើទោះបីជាវាទាញអារម្មណ៍របស់យើងឲ្យយើងនឹកឃើញអញ្ចេះមួយនឹកឃើញអញ្ចេះពីរដូចនេះដូចនោះគឺខុសពីអ្វីអ្វីទាំងអស់ Subhanahu wa Ta'ala Allah មិនដូចអ្នកណាទាំងអស់មិនដូចអ្វីអ្វីទាំងអស់ laysa kamithlihi shay តែគ្មានអ្វីមួយ ប្រៀបប្រដូចនឹងទ្រង់បានឡើយអត់មានអ្វីប្រៀបប្រដូចនឹងម្ចាស់សុបហានាហូវតាឡាបាននោះទេបើទោះបីជាវាទាញអារម្មណ៍របស់យើងឲ្យយើងសម័យសម័យថាដូចនេះដូចនោះគឺអត់តបយ៉ាអញ្ចឹងក្នុងហាឌីសនេះប្រាប់ថាអ្នកដែលធ្វើជ្រុលហួហេតយ៉ាគឺច្បាប់អ៊ីស្លាមច្បាប់អ៊ីស្លាមហាមឃាត់ណាពាក់ព័ន្ធទៅនឹងការធ្វើអាម៉ាលអ៊ីបាដាតពាក់ព័ន្ធទៅនឹងការ Ờ, chung ngư a ờ, kỳ da za tilla subhanahu wa ta'ala a wai ka dai dai cho khlok kho nang cứ dân trâu dân trâu chúc chi sallallahu ala هذا Muhammad wa ala نبينا wa وعلى wa وصحبه وسلام wa rahmatullahi wa barakatuh